ក្នុងពេលនោះយើងនៅចាំងដោយសារតែប្រទេសយើងជាប់តនកម្មរឿងនេះបើនិយាយបកក្រោយត្រឡប់មកវិញហើយដែលខ្ញុំតែងតែនិយាយជាមួយនឹងមនុស្សជាមួយ នឹងជនបរទេសមួយចំនួនដែលចូលចិត្តបដៅកម្ពុជាខ្ញុំថាពួកអ្នកឯងកុំធ្វើកំហុសទី3ណាកុំធ្វើកំហុសទី3អញ្ចឹង ខ្ញុំបោះស្រាយកំហុសទី1វាស្អីកំហុសទី1ដែលពួកឯងបានធ្វើពួកឯងតាំងខ្លួនជាប្រទេសប្រជាធិបតេយ្យក៏ប៉ុន្តែអ្នកឯងបានគ្រប់គ្រងរដ្ឋបហាយោធារបស់លន់នល់ទម្លាក់សម្ដេចព្រះនរោត្តមសីហនុហើយធ្វើឲ្យប្រទេសរបស់ខ្ញុំ មានសង្គ្រាមអ្នកឯងតាំងខ្លួនជាប្រទេសប្រជាធិបតេយ្យប៉ុន្តែមិនគួរសោះ ដែលឯងគ្រប់គ្រងរដ្ឋបហាយោធារបស់លន់នល់អញ្ចឹងមានន័យថាម៉េចគឺប្រជាធិបតេយ្យនៅក្នុងមាត់នែឯងចង់នែឯងថាម៉េចគឺរឿងរបស់នែឯងទៅទៀតអញ្ចឹងអានេះជាកំហុសទី1កំហុសទី2គឺកំហុសគាំទ្រខ្មែរក្រហមនៅអង្គការសហប្រជាជាតិពី79ធ្លាក់ដល់91មិនមែនរឿងលេងសើចទេ ដឹងថាខ្មែរក្រហម សម្រាប់ប្រជាជនដែរក៏ប៉ុន្តែហេតុអីបានគ្រប់គ្រងខ្មែរក្រហមនៅអង្គការសហប្រជាជាតិអញ្ចឹងបានខ្ញុំតែងតែដាស់តឿនទេថាណៃសូមកុំធ្វើកំហុសទី3សម្រាប់ប្រទេសរបស់ខ្ញុំសម្រាប់ប្រទេសរបស់ខ្ញុំណៃសិតតែតាំងខ្លួនប្រទេសជាធិបតេយ្យប៉ុន្តែប្រជាធិបតេយ្យរបស់ណៃទី1គ្រប់គ្រងរដ្ឋបហាយោធាទី2គ្រប់គ្រងអ្នកដែលសម្រាប់ប្រជាជនហើយណៃថាប្រជាធិបតេយ្យនិងគោរពសិទ្ធិមនុស្ស អញ្ចឹងទេខ្ញុំបកមកនិយាយអាកន្លែងហ្នឹងគឺវាជារឿងមួយអកុសលសម្រាប់យើងក៏ប៉ុន្តែក៏វាបង្ហាញអំពី សមត្ថភាពដោះស្រាយបញ្ហារបស់ប្រជាជាតិរបស់យើងដែរដែលហៅថាប្រទេសជាប់តនកម្មជំនួយអភិវឌ្ឍមិនត្រូវបានផ្ដល់ទេគេអាចផ្ដល់ជំនួយសង្គ្រោះបតនជាស្បៀងជាថ្នាំពេទ្យក៏ប៉ុន្តែជំនួយអភិវឌ្ឍដូចជាសុភៅដូចជាដីស ឬឧបករណ៍សិក្សាគឺគេអត់ផ្ដល់ទេគេអត់ផ្ដល់ទេអញ្ចឹងបានជាសម័យនោះសួរពុកម្ដាយរបស់ក្មួយក្មួយ ដែលជានិស្សិតនៅពេលនេះគាត់រៀនរបៀបម៉េចគាត់បង្រៀនរបៀបម៉េចប្រើខ្ជូងទៅទេណាកន្លែងខ្លះទៅរកដីឥដ្ឋដើម្បីបង្កើតទៅជាអីណែអសោរឿងនេះគឺជារឿងដែលត្រូវចងចាំ ប៉ុន្តែអញ្ចឹងបានថាតនកម្មរបស់ខ្លួនឯងគ្មានប្រសិទ្ធភាពទេมันអាចរារាំងនឹងការខិតខំរបស់ ប្រជាជនកម្ពុជា ដែលរួចចេញពីការស្លាប់នោះបានដែរអញ្ចឹងសូមណែកុំធ្វើកំហុសតទៅទៀតណែអាចមានបទពិសោធន៍រួចហើយយើងមិនស្ដីបន្ទោសអ្នកណាហើយកុំឲ្យអ្នកណារើសដាក់ខ្លួនឬសោះរឿងនេះវាបានកើតពីអតីតកាលរឿងនេះវាបានកើតពីអតីតកាលហើយកុំលះ ប៉ុន្តែនៅពេលដែលគេធ្វើខុសគេមិនដែលសុំទោសឬមិនចាំបាច់សុំទោសគ្រាន់តែសោកស្ដាយដែលបានគ្រប់គ្រងលន់នល់ធ្វើរដ្ឋបហា ឬសោកស្ដាយដែលបានគ្រប់គ្រងខ្មែរក្រហមនៅអង្គការសហប្រជាជាតិគឺគ្រាន់តែពាក្យប៉ុណ្ណឹងគេក៏មិនធ្វើផងគេក៏មិនធ្វើផងប៉ុន្តែឲ្យប្រជាជនកម្ពុជាភ្លេចគឺមិនងាយភ្លេចទេ អញ្ចឹងទេបានជាអ្វីដែលយើងបានខិតខំរបស់ដែលវាបានមកងាយពេកគឺក៏វាងាយបាត់ទៅវិញដែរប៉ុន្តែបើសិនជារបស់នោះបានមកដោយការលំបាកគឺយើងខិតខំការពារខ្លាំងណាស់ក្នុងសម័យនោះ យើងរៀនក្រោមផ្ទះប្រជាជនយើងរៀនក្រោមកុដលោក យើងខ្វះមធ្យោបាយ ឧបករណ៍ឧបទេសសម្រាប់ការសិក្សាក៏ប៉ុន្តែទីចុងបំផុតយើងនៅតែឈានបន្តិចម្ដងបន្តិចម្ដងទោះបីថាវាលំបាកប៉ុណ្ណា ជាមួយនឹងសន្តិភាពផងសង្គ្រាមផងតែកើតក្នុងផ្ទៃប្រទេសរបស់យើងតែយើងបានខិតខំរួមគ្នាបង្កើតឲ្យមានប្រព័ន្ធអប់រំមួយ ដែលបច្ចុប្បន្នកំពុងតែបន្តកំណែតម្រង់ឲ្យកាន់តែស៊ីជម្រៅ ទៅលើបញ្ហាតាក់ទិននឹងការអប់រំនិងពង្រឹងគុណភាពអប់រំនៅក្នុងប្រទេសរបស់យើងសូម្បីតែវិជាឋានអប់រំនេះក៏បានទទួលនៅការកែតម្រង់សម្រាប់ការបណ្ដុះបណ្ដាលតាក់ទងនឹងការបណ្ដុះបណ្ដាលគ្រូ ដែលលបាញ់មិញអាដាមណាត់បរឿនក៏បាននិយាយក្នុងរបាយការណ៍របស់គាត់តាក់ទិនជាមួយនឹងកំណែតម្រង់ក្នុងវិស័យនៅក្នុងវិជាឋានជាតិអប់រំរបស់យើង